ក្បែរដៃអូនមិនចេញរៀងសាពេលអូនឆ្ងាយហັນថាទើបខ្វល់ចង់សងចង់ងឺចិនចង់សាងសូភៀងមៀងគុណសល់ទេអូកងសំរាប់បងនឹកដល់អូនពេលណាបងឈឺផ្សារពេលនោះ Tumbi bannet stamping bendo Som to kria con long Đai bong tay mơ rung lo Từng ôi ôn khối chất ất smơ Ôn bạc bênh nong to tuôn bong bán tê Mà đùng ôn thốt snai Tró lọc mọc bênh សូមសន្យាថាមិនក្បត់អូនទៀតឡើយស្នេហ៍អូនដងដងហើមចុងក្រងស្មងលំใจអូនបើកបេះដូងស្នេហ៍បងវិញបងអានទេកុំសំមានថាមានមេសាជាថ្មីឬដល់ពីអតីតជុំកិនណាថ្លៃ ក្នុងថ្ងៃនេះអូនកាយខ្លួនហើយ តស្ទាំងពេញបេះដូងសុំទោសគ្រាកូនលងដែលបងតែងមើលរំលងកុំឲ្យអូនខូចចិត្តឥតស្មើអូនបាក់បេះដូងតទួលបងបានទេមនុស្សអូនធ្លាប់ស្នើ ក្រំស្មងលុងໃສអូនបាក់បេងដងស្នេហ៍បងមិនបងអានទេបងសំមិនថាមានមេសាជាថ្មីនៅដល់ពីអដឹងជុំកិនណាថ្លៃព្រមថ្ងៃនេះបងកាយខ្លួនហើយ ខ្លួនស្នេហ៍ត្រឡប់មកវិញហើយពុំសូមសន្យាថាមិនខ្វត់អូនទៀតឡើយស្នេហ៍អូនដំដំហើមចុងក្រោយស្មងលំខ្វាយអូនបើកបេងដងស្នេហ៍មកវិញបានទេពុំសូមមិនថាមានមេសាជាថ្មី ដិនឈុំកិនណាថ្លៃព្រមថ្ងៃនេះបងកាយខ្លួនហើយព្រមថ្ងៃនេះ